សូមជូននេតិសន្តានាព្រះធម៌សូមលោកលោកស្រី អ្នកនាងកញ្ញាអ្នកញោមពិតបរិស័ទទាំងអស់អនុមោទនីស្ដាប់នៅធម្មសាកិច្ឆា ការសន្តានាព្រះធម៌ដូចតទៅ សូមអនុមោទនី thank you ណាជាបឋមខ្ញុំកណាសូនមាសការក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃបត្រៃរដ្ឋដោយសេចក្តីគោរពជាថ្លាដល់គង់ពោះសូមក្រាបថ្វាយបង្គំចំពោះគុណចាស់វិធារានធិរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពជាថ្លាសូមជំរានពរលោករស្រីនិងកញ្ញាញញឹមពុទ្ធបរិស័ទទាំងអស់ដែលកំពុងទស្សនាការ live ផ្ទាល់ផ្សាយជីពីវត្តរតនារាម ទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អាន ថ្ងៃនេះគឺថ្ងៃសុក្រ 14ខែបោះឆ្នាំខាលចត្វាស័កពុរសករាជ2566ត្រូវនៅថ្ងៃទី20ខែមករាឆ្នាំ2023សូមស្វាគមន៍ប្រិយមិត្តទាំងអស់ញាតិញោមអនុមោទនាស្ដាប់នៅ ធម្មសាកិច្ឆាគឺការសន្ទនាវធម៌ដែលមានការនិមន្តចូលរួមក្នុងឱកាសនេះ មានតែមួយ មួយព្រះអង្គទេយើងជាមួយនឹងខ្ញុំកណាពីព្រះអង្គគឺគុណចាស់ញ្ញនសណោដែលមិនកូននៅក្នុងវត្តធម្មសាមគ្គីដល់សេចក្តីគ្រប់ចិត្តថ្លាថ្ងៃនេះខ្ញុំកណាបានឱកាសបានជួបគុណចាស់សាជាថ្មីបន្ទាប់ពីប្រហែលសប្តាហ៍មុនអវត្តមានគុណចាស់ឥឡូវដល់ពេលគុណចាស់បានវត្តមានមកស្រាប់តែគុណចាស់ចន្ទជូតោអវត្តមានម្ដងឥឡូវគុណចាស់មានកណាបានសន្ទនារយៈកាលដូច4 4សប្តាហ៍5សប្តាហ៍ហើយថ្ងៃនេះគឺជាសប្តាហ៍ទី5ដែលសន្ទនាអំពី បតានមោទនីគឺការអនុមោទនីនៅការជូនបនទទួលត្រេកអរអនុមោទនីបនអំពីអ្នកដតីឬក៏ជូនបនដែលយើងត្រេកអរចេះត្រេកអរអនុមោទនីពីគេហ្នឹងគេហៅថាបតានមោទនីឥឡូវគុណចាស់បានចូលមួយសប្តាហ៍ដែរសប្តាហ៍ទី1គឺ ដំបូងដំបូងគេហ្នឹង គឺសប្តាហ៍ទី1ហ្នឹងឥឡូវដល់សប្តាហ៍ទី5ហើយគាត់ចាស់អាចជួយសម្ដែងបញ្ចប់តែម្ដងថ្ងៃនេះដើម្បីជាកិច្ចបញ្ចប់នៅក្នុងការសន្ទនាមេត្រាមេតិកាទី7ទៀតសូមនិមន្តជាបឋមខ្ញុំគណៈសូមអមសិកាចំពោះគុណនៃព្រះរតនត្រ័យ ទាំង3ដោយសេចក្តីគោរពដោយសេចក្តីជ្រះថ្លាដល់ក្រៃលែងនិងសូមតំបាសិកាព្រោះគណៈចាស់សវណ្ណបញ្ញាវិជាថាវរតនារាមហើយក៏ជាប្រធាននៃកម្មវិធីសម្ដែងពធសន្តានពធប្រចាំរាល់ថ្ងៃសុក្រខ្ញុំសូមនមស្ការចំពោះព្រះសង្ឃគ្រប់ព្រះអង្គដោយសេចក្តីគោរពកោតក្រែងនិងចម្រើនពរដល់ចិត្តញោមពុទ្ធបរិស័ទ មានប្រក្តីចូលស្ដាប់នៅការសម្ដែងនឹងសន្ទនាពធប្រចាំថ្ងៃសុកនេះផ្សាយចេញពីវរតនារាម ក្នុងថ្ងៃនេះជាថ្ងៃសុក14រោចខែបោះឆ្នាំខាចត្វាស័កពុទ្ធសករាជ2566ត្រូវនៅថ្ងៃទី20 ខែមករាឆ្នាំ2023ដោយរយៈកាលប្រមាណអាទិត្យនេះខ្ញុំក្រាស់ខ្វះភាពខកខានក្នុងការចូលដោយបញ្ហាបច្ចេកទេសបច្ចេកទេសចូលអត់បានចូលតែគេតែលោតកំហមកវិញតែក៏ដូរទូរស័ព្ទប្រាចាស់វិញ ថ្មីចាស់ជើងបាទថ្មីប្រើអត់បានទេអញ្ចឹងនៅក្នុងសប្តាហ៍នេះក្នុងការលើកឡើងនៅក្នុងពុញ្ញកិរិយាវត្ថុតាំងពីទី1រហូតដល់ទី7ណាទី1ហ្នឹងគឺយើងបានសម្ដែងពីទានមយៈណាបុណ្យដែលសម្រាប់មកពីការឲ្យទានហើយទី2ហ្នឹងសីលមយៈបុណ្យសម្រាប់មកពីការរក្សាសិល ហើយនឹង3ភាវនាវិយៈបនសម្រាប់មកអំពីការអប់រំចម្រើននៅភាវនាអប់រំទូលមានចិត្តមានសមថៈកម្មដ្ឋាននិងវិបស្សនាកម្មដ្ឋានហើយនឹងទី3អាទី4អបជាយនវិយៈបនបនសម្រាប់មកអំពីការគោរពឲ្យលំទោនហើយនឹងទី5វិជាអចមយៈបនបនសម្រាប់ មកពីកិច្ចបំរើបដិសន្ធារៈនៅងាវជាដើមហ្នឹងហើយនឹងទី6បតតិទានវិយៈណាមិនថាការចែកនៅចំណែកបុណ្យដែលបានបំពេញហើយដល់អ្នកដតីដើម្បីបានណានៅ ការ trade on មួយទៅនេះហើយយើងចែកនៅ ចំណែកប៉ុនហ្នឹងគាត់ឲ្យយើងបានសាងសន្សំនៅប៉ុនកុសលធនការចែកនឹងហើយនឹងទី7នេះគឺបតានុមោទនីមយៈប៉ុនសម្រាប់មកអំពី ការ trade or អនុមោទនីនៅប៉ុនរបស់អ្នកដតី ទាំងនៅក្នុងបញ្ញកិរិយាទី6និងទី7នេះ ដែលយើងនិយាយដោយសង្ខេបនៅក្នុងបញ្ញកិរិយាវត្ថុទាំង10ណារាប់ចូលទៅក្នុងប៉ុនថ្នាក់ទានដែរមានទានមយៈនឹងមួយបតតេទានមយៈនឹងមួយបតានុមោទនីមយៈនឹងមួយ3ហ្នឹង បើយើងនិយាយដោយខ្លីគឺបុណ្យថ្នាក់ទៀនបុណ្យថ្នាក់ទៀនហ្នឹងគឺសម្រាប់មកពីទៀនហើយហេតុអីបានថា3ហ្នឹងជាទៀនដូចគ្នាហើយជាកុសលថ្នាក់ទៀនថាមកពី បណ្ដាពុញកិរិយាវត្ថុទាំង3ហ្នឹងក្នុងកុសលដែលកិច្ចត្រីកំចាត់បងត្រីលះបងនៅធោពីដូចគ្នា គេលះបង់នៅអ៊ីសានិងមច្ឆរិយ៉ាងការការយើងឲ្យទៀនក៏ព្រោះការកំចាត់នៅអ៊ីសានឹងហើយនឹងមច្ឆរិយ៉ាងដែរហើយការដែលយើងចែកនៅ ចំណែកបុណ្យក៏ដូចគ្នាបើយើងជាណែអ្នកដតីឬក៏យើង កំណាញ់ក៏យើងណែចែកបុណ្យហ្នឹងឲ្យដល់អ្នកដតីអត់បានដែរតើតែ មានចិត្តអនុគ្រោះណាដើម្បីឲ្យអ្នកដតីនឹងបានសម្រេចនៅប្រយោជន៍ប្រាថ្នានៅឲ្យអ្នកដតីនឹងបាននៅបុណ្យអានឹងបានយើងចែកបុណ្យកុសលហ្នឹង ទៅដល់អ្នកដតីបានហើយមកចំណែកបតានមោទនាមយៈដូចគ្នាដែរតែដែលយើងជាអ្នកត្រេកអរនៅសេចក្តីល្អរបស់អ្នកដតីតើតែយើងហ្នឹងណាមិនកំណាញ់ទេ កំណាញ់ហ្នឹងតែខ្លះពេលព្រោះយើងកំណាញ់វណ្ណៈវណ្ណៈហ្នឹងគឺសំដៅទៅលើយសទៅលើយសឋានៈមុខមាត់យើងហ្នឹងពេលខ្លះដោយសេចក្តីកំណាញ់ឬក៏ពេលខ្លះទៅនៅក្នុងកំណាញ់តកូលអីចឹងដែរនេះថាតកូលយើងជាតកូលខ្ពងខ្ពស់តកូលប្រសើរតកូលបើក្នុងសម័យពីដើមថាដូចជាតកូលសัตว์ទេក៏តកូលព្រាមអីចឹង គេជាប់នៅក្នុង តកូលអញ្ចឹងដល់ពេលអ្នកដតីដែលមិនមែនតកូលនឹងចែកនៅចំណែកបនមកយើងអត់អាចអនុមោទនាបានទេត្រេកអរនៅចំណែកនៅបនដែលអ្នកដតីចែកមកអត់បានទៅណាហើយមកយ៉ាងយើងពេលខ្លះយើងចំណែនយើងគិតថាបើយើងអនុមោទនា ទៅធ្វើឲ្យ អ្នកដតីហ្នឹងវាប្រសើរគួងពោះកាន់តែបណ្ឌិតទៅ យើងអត់ចង់ឲ្យអ្នកនឹងប៉ុណ្ណិតទេវាមានអាភាពចំណែនអញ្ចឹងគឺក៏ត្រេកអរមិនបានណាដូចថាយើងត្រេកអរគឺថាដូចជាលើកតម្កើងអ្នកដែលចែកបនហ្នឹងកាន់តែថាឲ្យមានមុខមាត់ឲ្យ ប្រសើរអីកាន់ប៉ុណ្ណិតទៅទៀតណាដូចយើងវាមានអ្នកអមត្រេកអររីករាយជាមួយអញ្ចឹងអាហ្នឹងក្នុងគំនិត ដែលយើង គិតអញ្ចឹងត្រេកអរអត់កើតទេណានឹងសភាពអឺ នៃការ trade on ហ្នឹងអញ្ចឹងបានក្នុងបនធនៈការ trade on នេះលំបាកជាងការឲ្យទៀនទៀតក្នុងក្នុងការ trade on ហ្នឹងលំបាកក្នុងការជាងការឲ្យទៀនណាណាយើងឲ្យទៅអ្នកដតីយើងឲ្យរបស់របរអីទៅយើងគិតថាដូចស្រួលដែរមួយយ៉ាងវាយើងត្រូវឲ្យយើងមានទ្រព្យសម្បត្តិដល់ទៅពេលមក trade on នេះ ក្នុងចំណែកខ្លះយើងត្រេកអរអត់កើតទេណាណាមិនជារឿងងាយងាយដែរទេណាពីព្រោះបើយើងនិយាយពីសភាពនៃចិត្តណាសភាពនៃចិត្តហ្នឹងពីព្រោះក្នុងតួកុសលចិត្តខ្លះมันមាននៅធម៌មុទិតាគឺការត្រេកអរតាមនឹងសម្បត្តិអ្នកដតីទេ ពីព្រោះសម្បត្តិដែរគឺបុណ្យវាជាសម្បត្តិដ៏ប្រសើរសម្បត្តិកុសលនឹងគឺជាគុណក្រៃលែងហើយអញ្ចឹងដល់ទៅពេលក្នុងចំណែកនៃចិត្តជាកុសលខ្លះអត់មានមុទិតាប្រកបជាមួយទេឃើញណាអត់មានមុទិតាធัวហ្នឹងដែលត្រូវត្រេកអរសប្បាយសរសើរនិងសម្បត្តិអ្នកដតីហ្នឹងវាអត់មានហើយការត្រេកអរបានវាតតែមាន នៅមុទិតាហ្នឹង ណាមុទិតាធោហ្នឹងតែកើតមកវាមានការសរសើរសម្បត្តិរបស់ អ្នកដតីបើនិយាយពីលក្ខណៈរបស់មុទិតាអញ្ចឹងយើងសរសើរពីព្រោះអាត្រេកអរវាដូចក្នុងន័យសរសើរពីព្រោះអបអរសាទររីករាយជាមួយនឹងសេចក្តី ល្អ របស់អ្នកដតីណាមើលយើងជាប្រក្តីក្នុងជីវិតរបស់យើងពេលខ្លះដូច បុគ្គលអ្នកដែលអត់យល់អញ្ចឹងថាដែលអ្នកដតីគេមកប្រកាសចែកទៅ ចំណែកប៉ុនបែបណាបែបណារឿងរបស់អ្នកហ្នឹងរឿងរបស់អ្នកហ្នឹងថា គេមកចែកគេគេបំណងថាចង់យកមុខយកមាត់អីអាហ្នឹងជារឿងរបស់ អ្នក ប្រកាសចែកហ្នឹងទៅប៉ុន្តែសម្រាប់យើងអ្នកត្រេកអនេះបើយើងបានដឹងថាអអឺមានធម៌ល្អយើងដូចយើង ចេះជ្រើសរើសអញ្ចឹងអញ្ចឹងបានដោយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងណែប្រពលើកឡើងចំពោះមហាបាសិកាវិសាខាអញ្ចឹងដែលព្រះអង្គប្រៀបអំពីមេលាកាមេលាកាបានថាអ្នកដោតក្រងផ្កាអាហ្នឹងមេលាកាអ្នកក្រងផ្កាអ្នកធ្វើផ្កាអញ្ចឹងបើ មេលាការនឹងជាអ្នកពូកែជាអ្នកជំនាញណាជ្រើសរើសនៅផ្កានៅក្នុងគំនូរដែលគួរຕົកហ្នឹងណាជ្រើសរើសនៅផ្កាដែលសមគួរក្នុងការដោតក្រងទៅជាកម្រងផ្កាដ៏ល្អគួរជាទីរីករាយរបស់ អ្នកដែលបានឃើញញ៉ាំងចិត្តអ្នកដែលបានឃើញនៅកម្រងផ្កាហ្នឹងរីករាយបាន អានឹងសម្រាប់មេលាការដែលដែលឆ្លាតឆ្លៀសប៉ុនប្រសពក្នុងការដោតក្រមការប៉ុន្តែមិនមែនថាអ្នកដែលឃើញផ្កាហ្នឹងសិតតែអាចឆ្នៃការ ក្រមការហ្នឹងឲ្យទៅ ជាភួងទៅ ជាកម្រងល្អគួរជាទីរីករាយបានទេតែមានអ្នកដែលអត់ចេះជ្រើសរើសផ្កាចឹងដែរអានឹងដូចប្រៀបដូចអ្នកដែលបំពេញបុណ្យកុសលអញ្ចឹងណា តែបំពេញបុណ្យកុសលចឹងទៅដោយចិត្តមួយវាគិតក្នុងចំណែកដែលមិនល្អរបស់អ្នករតីដែលគិតថា គេមកនឹងដើម្បីយកមុខយកមាត់អញ្ចឹងយើងត្រេកអរអត់កើតអញ្ចឹងយើងត្រេកអរនឹងអាការចែកបនរបស់អ្នកដតីជាយើងគិតថាបនអញ្ចឹងអញ្ចឹងមិនបាច់ចាំមកចែកអីខ្លាចតែគេមិនដឹងថាអ្នកឯងធ្វើបនអីអញ្ចឹងមើលមានមានគំនិតក្នុងការគិត សភាពអញ្ចឹងបានដែរហើយតែការគិតអញ្ចឹងនេះបុណ្យដែល សម្រាប់មកពីថ្នាក់ការអនុមោទនាហ្នឹងយើងអត់អាចចម្រើនកុសលនឹងបានញ៉ាំងកុសលនឹងឲ្យកើតនៅក្នុង ចិត្តរបស់យើងអត់បានណាមើលត្រេកអររីករាយអត់កើតពេញចិត្តជាមួយនឹងបុណ្យកុសលអត់កើតពីព្រោះអត់ឃើញតម្លៃណាឃើញតម្លៃហើយមើលហើយមួយទៀតដែលព្រះអង្គទ្រង់សម្ដែងប្ររពចំពោះណាសម្លាញ់របស់ មហាបាសិកាវិសាខាអញ្ចឹងនៅក្នុងថ្ងៃដែលមហាបាសិកាឆ្លង នៅមហាប្រាសាទនៅប្រាសាទដែលនាងកសាងនៅវត្តពពារាមហើយនាងកសាងហើយគឺអ្វីអ្វីដែលនាងរៀបចំនោះអត់មានចន្លោះអីទេហើយសម្លាញ់ណាបាសិកាវិសាខាហ្នឹងគាត់តែញ៉ាំងចិត្តត្រេកអរជាមួយ នឹងបុណ្យកុសល ដែលមហាបាសិកាបានបំពេញឆ្លង នៅមហាប្រាសាទហ្នឹងអនុមោទនីនៅបុណ្យឋានៈការអនុមោទនីហ្នឹងបាន សម្បត្តិនៅឋានទេវលោកវាមានផុសនៅឋានទេវលោកមើលព្រោះបែដែលទៅកើតមានវិមាន ផុសហើយស្ថាបននឹងសម្រេចមកអីថាសម្រេចត្រឹមតែការអនុមោទនីត្រេកអរនឹងបុណ្យរបស់មហាបាសិកាដែលបានប្រកាសចែកទៅទៅមានញ៉ាំងចិត្តឲ្យត្រេកអរ សបាយរីករាយជាមួយនឹងកុសលហ្នឹងអាហ្នឹងអញ្ចឹងបានអំពើដែលយើងប្រព្រឹត្តអំពើដែលយើងសាងជាកុសលវាមាន ច្រើនប្រភេទអញ្ចឹងយើងយើងគិតមើលប៉ុន្តែកុសលហ្នឹងมันងាយដែរទេណាហើយបើបើយើងដែលយើងចេះជ្រើសរើសអាហ្នឹងយើងត្រេកអរហើយងាយក្នុងការកើតកុសលណាចឹងហើយបានព្រះអង្គសម្ដែងថាចំណែកនៃ បំពេញកុសលសាងកុសលនេះតើតែសពរោះតើតែបណ្ឌិតណាដូចប្រកាសថាព្រះអង្គសម្ដែងអញ្ចឹងថាសពរោះគឺធ្វើបន់បានតែងាយណាប៉ុន្តែបើធ្វើបាបបានតែកម្រប៉ុន្តែអាសពរោះធ្វើបាបបានតែងាយបើ ធ្វើបន់បានដោយកម្រអញ្ចឹងគឺចំណែកការសាងកុសលនេះ ហើយយើងសិក្សាយើងពិចារណាមើលជាប្រកដីมันងាយដែរទេអ្នកដែលចេះ trade or ហើយមួយយ៉ាង កុំថាតែ trade or ជាមួយនឹងបុណ្យរបស់ អ្នកដតីអ្នកដែលដែលយើងគិតមើលថាបើយើងត្រលឹកហើយ trade or ជាមួយនឹងបុណ្យកុសលដែលខ្លួនឯងធ្វើហ្នឹងក៏លំបាកដែរណាវាងាយគេនឹកឃើញហើយ ទៅសบายចិត្តរីករាយជាមួយនឹងប៉ុនដែលខ្លួនឯងបានធ្វើក៏មិនងាយមើលឲ្យពេលខ្លះជឿតែគិតថាដូចអត់បានធ្វើអីសោះហើយប៉ុននេះអត់បានធ្វើប៉ុននោះបានធ្វើប៉ុន្តែឆ្នាំនេះឬក៏ខែនេះអត់បានធ្វើប៉ុនទេប៉ុន្តែសួរថា តាំងពីចេះបំពេញប៉ុនចេះធ្វើទៀនអីមកធ្វើច្រើនហើយប៉ុន្តែរ កលឹះទៅត្រេកអររលឹកដល់ប៉ុននៃខ្លួនឯងបានធ្វើហ្នឹងក៏មិនងាយណាមួយថ្ងៃថ្ងៃខ្លះមិនដែលចេះនឹកឃើញផងទេចំណាយពេលវេលាទៅក្នុងរឿងអីផ្សេងផ្សេងអញ្ចឹងទៅប៉ុន្តែថាមកត្រេកអររីករាយជាមួយនឹងបុណ្យកុសលដូចថាពេលដែលអញ្ជើញមកវត្តវាអីឃើញគេចេះត្រេកអរប៉ុន្តែថាពេលនៅផ្ទះម្នាក់ឯងរពេលវេលានឹកឃើញត្រេកអរអត់បានបើពេលវេលាកើតទុកមាន កើតទុកណែកវល់កវាយចង្អៀតចង្អល់ចិត្តណាទុកតោមណោះអីតូចចិត្តអីរហូតដល់គិតថាកដោចកដែងឬក៏តែឯកាអីគិតបានប៉ុន្តែមកញ៉ាំងចិត្តឲ្យត្រេកអររីករាយអាហ្នឹងឯងដែលដែលជាលក្ខណៈមួយដែលយើងស្ដាប់ទៅថាដូចវាគេថាដែរព្រះអង្គសំដែងចឹងថាបន្តតែសពបរោះណែបានត្រេកអររីករាយញ៉ាំងនៅបនកសលនឹងឲ្យកើត ណាដោយការត្រេកអរអញ្ចឹងមើលដោយព្រះរាជាប្របាទព្រះរាជាហ្នឹងឲ្យមាន អាមាតពីរនាក់ហ្នឹងមើលអាមាត កាលអាមាតនិងចនហអាមាតអញ្ចឹងហើយប្របាទប្រសេនតិកោសលដែលបរិច្ចាគទ្រព្យសម្បត្តិបរិច្ចាគទ្រព្យសម្បត្តិហ្នឹងធ្វើអសតិសៈទានណាហើយទានហ្នឹងនៅក្នុងពុទ្ធសាសនា ក្នុងពុទ្ធមួយអង្គទៀនហ្នឹងធ្វើបានតែម្ដងឯងមានតែម្ដងឯងទៀនហ្នឹងណាទៀនហើយនៅក្នុងការនោះដែលបបាទប្រសិទ្ធិកោសលចង់ចាត់ចែងធ្វើទៀនអញ្ចឹងបាន នាងមូលិកាដែលជាកមហេសីហើយនៅក្នុងទៀនហ្នឹងដែលអាចធ្វើបានមានតែស្ត្រីទៀតណាបរោះធ្វើអត់កើតទេតែមានតែស្ត្រីទេដែលជាអ្នកចាត់ចែងនៅអសតិសៈទៀនហ្នឹង ណាទៀនណាដែលមានសភាពអស្ចារ្យទៀនហ្នឹងហើយដល់ពេលរៀបចំចំណាយទ្រព្យធ្វើទៀនហ្នឹងវាអស់ច្រើនណាវាអស់ច្រើនអញ្ចឹងទៅ ស្រាប់តែ ការលអាមាតហ្នឹងគិតមកគិតថាបើពរាជា ចំណាយទ្រព្យសម្បត្តិយ៉ាងហ្នឹងធ្វើទៀនអស់ហើយពរាជទ្រព្យហ្នឹងមិននៅទៀតទេគ្រាន់តែវិនិច្ឆ័យហើយមើល ឃើញពរាជា បរិច្ចាគទ្រព្យសម្បត្តិធ្វើទានហើយសម្បត្តិរបស់ពរាជាសោះយ៉ាងគិតមកណាហើយសម្បត្តិព្រះរាជាហ្នឹងបរិច្ចាគប៉ុណ្ណឹងមានទៅអស់ហើយមកថ្ងៃ14កោតអីប៉ុណ្ណឹងមានទៅអស់ទ្រព្យសម្បត្តិរបស់ព្រះរាជាហើយប៉ុន្តែមកដោយការលអាមាត្យហ្នឹងជាអសពរោះមិនមែនជាសពរោះទៀនដែលព្រះរាជាបរិច្ចាគហើយហ្នឹង គួរតែត្រេកអរប៉ុន្តែអត់ត្រេកអរទៅជា កើតការក្តៅកាហាយមិនសบายចិត្តជាមួយ នឹងការបរិច្ចាគរបស់ព្រះបាទវសិនទីកោសលហ្នឹងប៉ុន្តែចន្ទអាមាតដែលជាសពរោះឃើញព្រះរាជាបរិច្ចាគចឹងសบายចិត្តត្រេកអរតាមពេញចិត្តនៅជាមួយនឹងការបំពេញសេចក្តីល្អបំពេញបុណ្យរបស់ព្រះរាជាហ្នឹងអនុមោទនានេះឃើញទេអនុមោទនាដល់ពេលព្រះសម្មាសម្ពុទ្ធ ព្រះអង្គយាងមកដែលព្រះអង្គយាងមកទទួលចង្ហាន់ហើយព្រះអង្គអត់ធ្វើផតតានមោទនីទេនៅក្នុង ទានហ្នឹង ហើយបានបរិជាហ្នឹងថ្ងៃក្រោយនេះជួបព្រះសម្មាសម្ពុទ្ធដោយព្រះអង្គមានបតីអនុគ្រោះថាប្រសិនបើព្រះអង្គក្នុងចំណោមនៃបរិស័ទហ្នឹងវាអត់ មានបរិស័ទមានបរិស័ទមិនល្អអញ្ចឹងបើសិនជាព្រះអង្គអនុមោទនីទៅវាធ្វើឲ្យ ការលាអាមាតហ្នឹងត្រូវបែកក្បាលជា7ចំណែកព្រោះដោយសារមិនពេញចិត្តហើយព្រះអង្គចឹងទៅបានព្រះអង្គអត់ធ្វើផតានមោទនីទេហើយថ្ងៃក្រោយមកព្រះរាជានឹងដឹងរឿងថាក្នុងទាននឹងបានព្រះអង្គប្រាប់ចឹងទៅបានដកតំណែងកាលអាមាតចឹងអស់ទៅហើយតម្លើងឋានៈប្រទានរង្វាន់ដល់ជនអាមាតអត់ ដែលជាអ្នកត្រេកអរជាមួយនឹងសេចក្តីល្អនឹងទានរបស់ព្រះរាជា មើលតម្លៃនៃកុសលមើលអញ្ចឹងបានមើលអញ្ចឹងបានយើងសិក្សាកន្លែងហ្នឹងយើងសិក្សាមើលទៅក្នុងការត្រេកអរហ្នឹងគឺជារឿងលំបាកអញ្ចឹងឯងបានព្រះអង្គចាត់ចូលទៅនៅក្នុងបញ្ញកិរិយាវត្ថុមួយទៀតពីព្រោះក្រំតែញ៉ាំងចិត្តត្រេកអរនឹងសេចក្តីល្អរបស់អ្នកអតីតឈ្មោះថាយើងបានសាងកុសលបុណ្យកុសលសម្រាប់មក ឋានៈប៉ុណ្ណឹងយើងមិនចាំបាច់ចំណាយទ្រព្យសម្បត្តិប៉ុណ្ណឹងហើយមិនបាច់ចំណាយអីអ្វីអ្វីទេគាត់ហៅថាឃើញក្តីឬក៏ជួបប្រសពនឹងអ្នកដតីគេចែកបនឬក៏យើងឃើញមិនបាច់ដល់ស្នាថាតតែគេចែកទេគាត់តែយើងឃើញនៅសេចក្តីល្អរបស់ដតីទៅញ៉ាំងចិត្តឲ្យត្រេកអរតាមទៅអានេះឈ្មោះថាយើងសាងបុណ្យឋានៈហ្នឹងណាណាបញ្ញកិរិយាវត្ថុហ្នឹងណា អាហ្នឹងយើងសិក្សាពិចារណាអញ្ចឹងនេះខ្ញុំគណៈគ្រាន់តែលើកឡើងខ្លះលោកគណៈចាស់មានបញ្ហាអីសាស្ត្រជំនាញខ្ញុំនិយាយពីរឿងបតានុមោទនីមយៈបនណាអាហ្នឹងគឺជាបញ្ចកិរិយាវត្ថុមួយដែលយើងត្រូវតែយល់ដឹងហើយត្រូវតែសាងនៅសេចក្តីល្អហ្នឹងពីព្រោះជាបុណ្យហើយសំខាន់បុណ្យហ្នឹងវាកម្ចាត់នៅអកុសលគឺអ៊ីសានមច្ឆរិយហ្នឹងផងដែរសូមប្រកេនទៅកណ្ដាលម្ចាស់ ក៏អរគុណទាំងអត្ថន័យល្អមែនទែនត្រង់ចំណុចបតានមោទនានឹងត្រង់ចំណុចកំចាត់បងនៅអ៊ីសានៅសេចក្តីកំណាញ់ធរពីរនេះគឺជាធរមួយដែលធ្វើឲ្យ អន្តរាយខ្លាំងណាស់ទាំងនៅក្នុងសង្គមនឹងសម្បូរណាសម្បូរសេចក្តីចំណែនសម្បូរសេចក្តីសេចក្តីកំណាញ់ហ្នឹងវាធ្វើឲ្យមានបញ្ហាដល់ខ្លួនឯងផងហើយនឹងដល់ដល់ដល់អ្នកដទៃផងហើយតើដើម្បីកំចាត់ នៅធរអ៊ីសានិងសេចក្តីកំណាញ់ហ្នឹងតើយើងមានវិធីណាដើម្បីកាត់បន្ថយនៅក្នុងធរហ្នឹងទេទានដោយសារតែយើងមានអនុមោទនាហ្នឹងធ្វើឲ្យជាមហាកុសលមួយហើយដើម្បីធ្វើឲ្យពធជនធម្មតារបស់យើងមិនងាយទេទានងាយដោយគាត់ចាស់បានលើកឡើងថាតតស័ព្ទបរោះនោះតែពិតបរិស័ទយើងគួរតែធ្វើវិធីមានចិត្តមានគេហៅថាធរអប់រំបែបណាដើម្បីកាត់បន្ថយធរពីហ្នឹងយ៉ាង ពីពីហ្នឹងទៀតណាអរគុណនៅក្នុងសេចក្តីហ្នឹងតើតែទី1តើតែយើងឃើញណាសិក្សាថាយើង ស្ដាប់រឿយរឿយទៅឲ្យឃើញនៅទោសរបស់សេចក្តីច្រណែននិយាយគឺច្រណែនអឺទោសរបស់សេចក្តីច្រណែនហ្នឹង នៃយើងមើលទៅនៅក្នុងបច្ចុប្បន្នយើងមើលនៅក្នុងបច្ចុប្បន្នហ្នឹងគឺធ្វើឲ្យបងប្អូនឬក៏សាច់ញាតិជាដើមហ្នឹងมันអាចរស់នៅជាសុខជាមួយគ្នាបានទេដោយសេចក្តីចំណែនណាគឺថាយើងឃើញអ្នកដតីគេបាន ច្រើនអីចឹង ណាយើងអត់សบายទេយើងអត់ត្រេកអរទេអញ្ចឹងដល់ពេលអាការមិនត្រេកអរហ្នឹងវាទៅ ជាសត្រូវវិញបុគ្គលហ្នឹងបុគ្គលអ្នកដែលគេបានគេល្អហ្នឹងវាទៅជាសត្រូវរបស់យើងអញ្ចឹងទៅតើតែបានសិក្សាស្វែងយល់អំពីទោសណានៃនៃសេចក្តីច្រណែនហ្នឹងណាសេចក្តីច្រណែនគឺជា ចំណែកមួយចឹងហើយបានជាប្រកដី យើងត្រូវអប់រំចម្រើននៅមេត្តាឬក៏សំខាន់គឺមេត្តាហ្នឹងពីព្រោះចំណែកទី1ហ្នឹងវាតថាយើងស្រឡាញ់រាប់អាន អ្នកដតីអញ្ចឹងទៅបានវាមានអាចិត ចេះត្រេកអររីករាយជាមួយនឹងសម្បត្តិនឹងរបស់អ្នកដតីសម្បត្តិអ្នកដតីហ្នឹងវាតថាយើងពេញចិត្តនឹងអ្នកហ្នឹងដែរ តែដោយមេត្តាអញ្ចឹងហើយបានយើងចេះត្រេកអរត្រេកអរហើយម្យ៉ាងនៅតលតែយើងមានសទ្ធាហ្នឹងហើយពីព្រោះអ្វីអ្វីដែលយើង អ្នកដតីគេបានហ្នឹងណាទី1ព្រោះអាស្រ័យកម្មដែលគេសាហ្នឹងគឺជាកម្មល្អអញ្ចឹងកាលណាបើកម្មល្អហ្នឹងដែលបានសម្រេចមកគឺវាទៅសមនឹងទទួលផលបែបហ្នឹងណា ទទួលឋានៈទទួលយកស័ក្តិទទួលភាពសរសើរអញ្ចឹងបានដូចនៅក្នុងធម្មបទក៏មានដែលព្រះអង្គទ្រង់ប្រកាសសម្ដែងប្ររពណាឬក៏ដោះស្រាយនៅបញ្ហារបស់សុភមនុបដែលជាបុត្ររបស់ តោតេយព្រាមហ្នឹងនៅក្នុង បណ្ដាបញ្ហាទាំង14ហ្នឹងមានបញ្ហាមួយគូដែលតាក់ទង និងអឺសេចក្តីច្រណែននេះតើតើនឹងសេចក្តីច្រណែនហ្នឹងបានន័យថាបុគ្គលដែល បានកំណត់ជាមនុស្សមកហើយចូលធ្វើកិច្ចការងារអ្វីអ្វីយូរប៉ុណ្ណាក៏ដោយវាអត់បានឡើងឋានៈយសស័កនឹងគេទេឯហ្នឹងគឺថា ធ្វើការងារនៅនឹងយូរដែរហើយការងារនឹងធ្វើដូចគេដូចឯងដែរប៉ុន្តែដូចតំណែងឋានៈខ្ពងពោះអីប្រធាន manager អីហ្នឹងវាអត់បាននៅតែធម្មតាអញ្ចឹងដែលដែលមិនបានព្រះអង្គទ្រង់ប្រកាសសម្ដែងដែលសុភមនុស្សដែលក្រាបទូលសួរថាបបិទ្ធព្រះអង្គដល់ចម្រើនហេតុដូចម្ដេចបច្ច័យដូចម្ដេចបានជាបរោះស្ត្រីនៅក្នុងលោកហ្នឹងដែលកើតមកមានសភាពខុសគ្នាអ្នកខ្លះកើតមក មានឋានៈខ្ពងពោះហើយអ្នកខ្លះអត់មានឋានៈខ្ពងពោះទេអត់មានយសស័ក្តិណាតែបានព្រះអង្គដោះស្រាយថាមនីមនុស្សដោយបុគ្គលដែលកើតមកជាមនុស្សហើយមិនមានឋានៈខ្ពងពោះហើយសារបុគ្គលហ្នឹងមានធម៌ចំណែនសន្សំនៅការចំណែនហ្នឹងពីព្រោះផលនៃការចំណែនហ្នឹងឲ្យមកគឺទៅ ទៅកាន់ទីណាណាក៏ដោយបានអត្ថភាពជាមួយធ្វើកិច្ចការងារគឺមិនបានឡើងឋានៈខ្ពស់ខ្ពស់ដូចគេទេតលតែបុគ្គលមិនច្រណែនចេះត្រេកអររីករាយជាមួយនឹងអ្នកដតីដែលគេបានព្រោះកម្មហ្នឹងបានបុគ្គលហ្នឹងមានឋានៈពងពោះមានយសតៈនៅក្នុងកិច្ចការងារដែលធ្វើហ្នឹងវាមានចឹងឲ្យបាន ជាប្រកដីនេះដែលធម៌ដែលព្រះអង្គទ្រង់បង្ហាញហ្នឹង យើងយើងសង្កេតពិនិត្យពិចារណាមើលទៅយើងយើងជ្រាបបាន តែអ្នកដែលសម្បូរដោយធម៌ចំណែនសម្បីតែមិត្តភ័ក្តិក៏មិនមានដែរក៏គេមិនចូលចិត្តដែរតែវាព្រោះអាសេចក្តីចំណែននឹងគេហ្នឹងហើយចឹងទៅអ្វីៗដែលគេ បានរហូតដល់គេមិនអោយយើងដឹងទៀតវាព្រោះតែយើងចំណែន អញ្ចឹងវាអត់មានញាតអត់មានមិត្តអីល្អសម្រាប់អានត្រេកអរអីពេញចិត្តអីជាមួយនឹងយើងទេចុងតតែយើងមកសិក្សាពិចារណា ជាប្រកបក្នុងជីវិតរបស់យើងចឹងឲ្យឃើញទោសនៃសេចក្តីចំណែនហ្នឹងណាអាហ្នឹងឯងបើមិនឃើញទោសទេវាអត់មានឧបាយឯណា ដើម្បីថាត្រូវទៅកំចាត់បងសេចក្តីចំណែននឹងបានទេវាតតែស្ដាប់ហើយសិក្សាស្វែងយល់ឲ្យឃើញទោសរបស់ធម៌ដែលចំណែនហ្នឹងថា ជាប្រកអីបើមានធោះចំណែននឹងវាមានផលយ៉ាងម៉េចនេះមានផលយ៉ាងម៉េចណាអញ្ចឹងហើយបានព្រះអង្គសម្ដែងថាអ្វីអ្វីដែលយើង អាចកម្ចាត់បានក៏តតែយើងស្គាល់នៅធម៌ហ្នឹងហើយឃើញទុករបស់ធម៌ហ្នឹងដូចដែលព្រះអង្គសម្ដែង ពីសង្ខារធម៌អញ្ចឹងវាតតែឃើញនៅទុករបស់សង្ខារធម៌ហ្នឹងរបស់មិនទៀងជាទុកជាអនត្តាប្រែប្រួលទៅបានលែង ប្រគៀកប្រកាន់នៅសង្ខារធម៌យ៉ាងណា មិញធម៌រតីក៏ដូចគ្នាដែរបើសិនជាយើងណាมันបានខ្សែគ្រប់សពរោះมันបានស្រាប់ពធចម្រើនទៅឲ្យសទ្ធាទេមិនអាចទៅកំចាត់បងសេចក្តីចំណែនបាន ទេតែដល់ពេលយើងស្ដាប់យើងទៅរឿងរ៉ាវខ្លះបង្ហាញអំពីទោសរបស់សេចក្តីនៃចរណែនហើយនឹងសេចក្តីកំណាញ់ដូចគ្នាដែរណាដោយតងសម្ដែងជាមួយនឹងអនន្តសិទ្ធិអញ្ចឹង ឃើញទេពីព្រោះតែសេចក្តីចំណាយអើសេចក្តីកំណាញ់នៅសេចក្តីកំណាញ់មកខ្លួនឯងតំណែងជាសិទ្ធិមានទ្រព្យសម្បត្តិច្រើនប៉ុន្តែអត់ចេះបរិច្ចាគទានទេគេអត់ចេះបរិច្ចាគទានអត់ចេះឲ្យទានទេដល់ទៅពេលថ្ងៃក្រោយមកវាផ្លិចស្មានតែខ្លួនឯងមិនស្លាប់មិនមែននៅតែអញ្ចឹងដល់ពេលខ្លួនឯងស្លាប់ទៅអាហ្នឹងសំណាងដែលសាមានបុណ្យពីអតីតឲ្យកំណើតជាមនុស្ស ប៉ុន្តែដោយអាអាសេចក្តីកំណាញ់ហ្នឹងវាជាទោសដែរវាតាមឲ្យផលដែរអញ្ចឹងត្រូវបដិសន្ធិនៅក្នុងតកោចន្ទដៀលតកោអ្នកសុំទានគេមើលស្លាប់ពីសទ្ធីទៅស្លាប់ពីសទ្ធីទៅទៅកើតទៅក្នុងតកោចន្ទដៀលហើយ ទៅកើតក្នុងពុទ្ធោសំដែងថាទៅកើតនៅក្នុងផ្ទៃស្ត្រីហ្នឹងធ្វើឲ្យម្ដាយនឹងលំបាកទៀត ណាធ្លាប់តែថាសុំទៀនគេបានមកពេលតាំងពីកូនទៅប្រតិសន្ធិគេសុំទៀនគេលំបាកលំបិនមិនបានអាហារបរិភោគឆ្អែតទេណាអត់បានមើលទោសនៃសេចក្តីកំណាញ់ហ្នឹងអញ្ចឹងហើយដល់តែពេលថ្ងៃក្រោយមកគេឆ្ងល់ថាហេតុអីបានជាក្នុងស្រុកក្នុងភូមិអញ្ចឹងលំបាកអញ្ចឹងគេអត់ដឹងពីព្រោះកូននឹងទៅតាមទៅបដិសន្ធិអញ្ចឹងគេចែកតកូលនឹងជា2នៅខាងក្នុងក្នុងភូមិគេនឹងមាន1000មាន1000 ណាគ្រួសារអញ្ចឹងវាធ្វើឲ្យអ្នកស្រុកនឹងលំបាកទាំងអស់អញ្ចឹងគេចែកតកោជា2ទៅដល់តែពេលតកោណាដែលមានស្ត្រីដែលមានអនន្តសិទ្ធិទៅបរិសន្ធិនៅតែលំបាកឯតកោគេផ្សេងទៀតអញ្ចឹងគេចែកទៀតចែកចែករហូតថ្ងៃក្រោយមកនាងនឹងមានផ្ទៃពោះកាន់តែធំទៅគេដឹងថាអូអញ្ចឹងប្រហែលជាមកពីបុតដែលនៅក្នុងផ្ទៃរបស់ស្ត្រីហ្នឹងអញ្ចឹងគេដកស្ត្រីហ្នឹងឲ្យទៅនៅ តែឯងឈប់ឲ្យនៅក្នុងតំបន់គេហ្នឹង ហើយមើលគាត់ស្ត្រីនឹងតែផុតទៅអ្នកដែលសុំទានហ្នឹងសុំបាន ធម្មតាបរិភោគអាហារអីបានសុំទានបានអាហារបរិភោគអីធម្មតាទៅចង្រៃដល់គេឯងនៅតែនាងហ្នឹងលំបាកអញ្ចឹងមើលដល់តែពេលលំបាកប៉ុណ្ណឹងធម្មតា យើងជ្រាបហើយធម្មតា ទឹកចិត្តម្ដាយតែបីថាខ្លួនលំបាកព្រោះរឿងនឹងក៏ដោយប៉ុន្តែនៅតែមាន មេត្តារក្សាគួរតាំងនៅរហូតដល់ បានកូនប្រសូតណាកូនប្រសូតហើយក្នុងពធសម្ដែងថាបើនាងចង់បានអាហារបរិភោគឲ្យឆ្អែតគ្រប់គ្រាន់ដើរចេញទៅសុំទានកុំឲ្យយកកូននឹងទៅជាមួយដល់កុំឲ្យយកកូននឹងទៅជាមួយកាលណាបើ3កូននឹងទៅជាមួយទៅសុំទានគេអត់បានបើអាហារបរិភោគគ្រប់គ្រាន់ចង្រៃទៅអស់ចាណាក្រៃលែងក្រៃលែងបាបកម្មអាស្ទុះរបស់សេចក្តីកំណាញ់អញ្ចឹងណាហើយដល់តែពេលថ្ងៃក្រោយមកនេះ ម្ដាយចិញ្ចឹមរហូតដល់កូនធំល្មមថាដើរសុំទានខ្លួនឯងចិញ្ចឹមជីវិតបានហើយម្ដាយហៅកូនមកប្រាប់ថាឥឡូវយើងមិនអាចនៅជាមួយគ្នាទៀតបានទេមើលឃើញទោសអាសេចក្តីកំណាញ់អញ្ចឹងបានបានយើងសិក្សាមើលទៅនៅក្នុងโลกនេះកន្លែងហ្នឹងក៏គួរដល់ការសិក្សាដែរគួរដល់ការសិក្សាថាដែលដែលគេមិនចូលចិត្ត ហើយគេមិនគេដេញយើងចេញឬគេមិនឲ្យនៅនឹងមកពីទោសសេចក្តីកំណាញ់ដែលយើងធ្លាប់សាងមកបាទទាំងបាទទោសសេចក្តីកំណាញ់ចឹងបានយើងមើលនៅក្នុងโลกនេះពេលខ្លះយើងថាអូអ្នកនឹងមិនក៏ចិត្តអាក្រក់ផ្លេះមកឲ្យគ្នានៅដេញថាយើងមើលក្នុងโลกនេះយើងឃើញអញ្ចឹងហើយណាប៉ុន្តែដោយសារអ្នកនោះវាមានទោសគឺអាសេចក្តីកំណាញ់ដែលខ្វប់ស្វិតស្វាយមកវាធ្វើឲ្យគេមិនចូលចិត្តគេមិនស្រឡាញ់គេមិនអនុគ្រោះគេមិនអោយចឹងហ្មងណា គេគេមិនអោយដែលគេមិនអោយហ្នឹងយើងមើលនៅក្នុងលោកនេះដោយភ្នែកយើងឃើញថា អ្នកហ្នឹងចិត្តមិនបានចិត្តអាក្រក់ប៉ុន្តែវាតកតនឹងបាបប្រកម្មយើងដែរអានេះដូចដូចដូចអីដូចព្រះអង្គសម្ដែងនៅក្នុងតារោកុតិសោតអញ្ចឹងនៅក្នុងអាទាសេមេថាញាតទាំងឡាយមិននឹកឃើញដល់ពពួកប្រែតព្រោះកម្មសត្វទាំងឡាយជាបច្ច័យណាណាទៀតព្រះអង្គប្រកាសសម្ដែងហ្នឹង ដែលដែលគេនឹកមិនឃើញហ្នឹងមកពីកម្មរបស់ខ្លួនឯងជាបច្ច័យបានជាគេនឹកឃើញសម័យថាគេចង់ឧទ្ទិសបុណ្យក៏អត់នឹកអត់ឃើញដែរមកពីបាបកម្មខ្លួនឯងជាបច្ច័យហ្នឹងដូចរឿងអនន្តសេដ្ឋីហ្នឹងអញ្ចឹងមកពីទុកនៃសេចក្តីកំណាញ់ហ្នឹងអញ្ចឹងតើតើយើងបានស្ដាប់ឲ្យយល់ឲ្យដឹងថាសេចក្តីកំណាញ់វាមានទុកអញ្ចឹងពេលដែលឲ្យផលមកតែពេលណាដែលឃើញទុកអាហ្នឹងគឺ លះបង់សេចក្តីកំណាញ់លេងចម្រើនដល់សេចក្តីកំណាញ់ហ្នឹងឯងរមែងលះបង់ទៅបានដោយអនន្តសទ្ធិអញ្ចឹងរហូតដល់បែកគ្នា ទៅយមើលហើយកូននឹងម្ដាយហើយកូនទៅផ្សេងអញ្ចឹងហើយម្ដាយនៅផ្សេងលេងឲ្យនៅជាមួយគ្នាអាហ្នឹងហ្នឹងដែលថាតលតែយើងមកស្ដាប់ពធទៅពេលប៉ុន្តែដោយសារពេលខ្លះយើងស្ដាប់ពធទៅវាអត់យល់អត្តន័យរបស់ពធហ្នឹងទៀតថាមិនដឹងថាអាសភាពហ្នឹងមកពីទោសរបស់អីទៅទៀតហើយ តែអត់ដឹងអញ្ចឹងហើយយើងដឹងថាត្រូវត្រូវថាត្រូវកំចាត់បំសេចក្តីកំណាញ់នឹងដោយសភាពយ៉ាងម៉េចគឺអត់បានទេអានឹងតើតែសិក្សាអញ្ចឹងហើយបានវាស្ដាប់ពីទោសសេចក្តីកំណាញ់អញ្ចឹងទៅពេលដែលឃើញទោសហើយមិនបាច់ចាំប្រឹងឲ្យតែនឹងលះបង់ណាអញ្ចឹងបានតលតែអ្នកនឹងឲ្យឃើញថាអ្វីដែលជាទោសរបស់ធននេះរបស់ធននេះអញ្ចឹងអ្វីអ្វីក៏ដោយឃើញអានេះប្រៀបដូចដូច អ្នកដែលឈឺអញ្ចឹងណាអ្នកដែលឈឺយើងគិតមើលពេលដែលដុកទ័រប្រាប់ប្រាប់បណ្ណាក៏ដោយបើសិនអ្នកនឹងអត់ឃើញទោសនៅតែលះបង់បានណាប៉ុន្តែបើថាដុកទ័រប្រាប់ថាអ្នកឯងឈប់ជក់បរិយហើយ បើអ្នកឯងមិនឈប់ជក់ទេតែ3ខែទៀតងាប់អូដហអញ្ចឹងអូដហអញ្ចឹងហើយដល់តែពេលអ្នកនឹងជក់ទៅវាឈឺមែនហើយអញ្ចឹងមកពីជក់បានវាឈឺ អញ្ចឹងពេលហ្នឹងឃើញទោសអញ្ចឹងមិនចាំដុកទ័រប្រាប់ក៏ឈប់ដែរកាលណាបើឃើញទោសមិនចាំដុកទ័រប្រាប់ក៏ឈប់ដែរប៉ុន្តែបើអត់ឃើញទោសតែបីដុកទ័រប្រាប់មិនក៏នៅតែជក់ដែរក៏នៅតែឈប់បានដែរយ៉ាងណាមិញឧបាយក្នុងការលះបង់នៅធัวក៏ដូចគ្នាអញ្ចឹងដែរណាគេតថាសិក្សាស្ដាប់យ៉ាងម៉េចឲ្យឃើញទោសរបស់ធัวនឹងអញ្ចឹងបានលើកឡើងថាអានេះទោសសេចក្តីចំណែនយើងធ្វើកិច្ចការងារអី មិនដែលបានឡើងមុខមាត់ឡើងប្រធានឡើងអីទេបោះឆ្នោតប្រមាណដងក៏ធ្លាក់ដែរមិនដែលជាប់គាត់ចាគណៈអភិតុកចំណែណាគណៈសុំកាត់ត្រង់ចំណុចដែលគុណចាស់លើកឡើងនឹងថែតដូចបណ្ដេចបានទៅជាសេចក្តីកំណាញ់ហើយជាមួយនឹងសេចក្តីអ៊ីសាគឺចំណែនហ្នឹងវាកើតជាមួយគ្នាទៀតវាតែងតែនៅជាមួយគ្នាបងអាហ្នឹងមកពាក្យអីអឺតាមពិតធនហ្នឹងអត់កើតជាមួយគ្នាទេចឹងហើយអឺ ធោបាទនៅក្នុងភាសាធោគេហៅនេនេកទាចេចេតសិកណាបាននេះថាអ៊ីសានិងមច្ឆរិយ៉ាងធោហ្នឹងវាអាចកើតជាមួយគ្នាទេអូប៉ុន្តែធោហ្នឹងវានៅក្រុមជាមួយគ្នាប៉ុន្តែពេលដែលវាកើតធោពីរហ្នឹងវាអាចកើតជុំគ្នាទេកាលណាបើមានអ៊ីសាអត់មានមច្ឆរិយ៉ាងទេអូកាលណាបើមានមច្ឆរិយ៉ាង វាអត់មានអ៊ីសាទេ ចឹងឯងបានធោពីហ្នឹងវាមានអារម្មណ៍ខុសគ្នាណាអ៊ីសាវាមានសម្បត្តិអ្នកដតីជាអារម្មណ៍ពីព្រោះពេលចំណែនវាមិនដែលចំណែនសម្បត្តិខ្លួនឯងទេណាមិនចឹងហ៎ប៉ុន្តែពេលមច្ឆរិយ៉ាងវាបិទបាំងនៅសម្បត្តិរបស់ខ្លួនឯងវាអត់មែនតែបិទបាំងសម្បត្តិរបស់អ្នកដតីទេអញ្ចឹងបានពោពីនឹងអាចយកដល់បានមួយមានអារម្មណ៍ខាងក្នុងមួយមានអារម្មណ៍ខាងក្រៅ ប៉ុន្តែយើងយើងមើលទៅហាក់ដូចថាធัวពីរហ្នឹងដូចគ្នាអញ្ចឹងបានយើងសង្ស័យអញ្ចឹងពេលដែលយើងចំណែនយើងគិតមើលតបីយើងបានច្រើនប៉ុណ្ណាមិនដែលចេះចំណែនខ្លួនឯងណាណាមានតែសុបាយចិត្តអញ្ចឹងសុបាយចិត្តហ្នឹងប៉ុន្តែបើអ្នកដតីបានច្រើនជាងយើងចំណែនគេហ្មងអត់បានទេអត់បានអត់សុបាយចិត្តហ្មងវាគិតថាអីមិនក៏ធ្វើការដូចគ្នា ហើយមិនក៏អ្នកនឹងបានច្រើនជាងយើងម៉េះឧទាហរណ៍អញ្ចឹងណាសំឲ្យអ្នកនឹងច្រើនវាគួរតែយ៉ាងហើយនឹងក៏គួរឲ្យស្មើទៅក៏មកឃើញវា មានសម្បត្តិអ្នកដតីវាកើតធัวចំណែនប៉ុន្តែពេលអាមច្ឆរិយ៉ាងនេះវាអត់វាបិទបាំងសម្បត្តិរបស់ខ្លួន ដែលបានហើយឬក៏ដែលគួរនឹងបាន អាមិនតាន់បានហ្នឹងក៏ដូចថាគេប្រាប់ថាអឺស្អែកខ្ញុំត្រូវឲ្យលុយអ្នកឯង100ឧទាហរណ៍អញ្ចឹងណាឯនេះបិទបាំងបាត់ហើយអ បើគេឲ្យអញ្ចឹងអ្នកឯងកុំប្រាប់អ្នកណាឲ្យដឹងគេថាអញ្ចឹងគេប្រាប់អញ្ចឹងកុំប្រាប់ឲ្យអ្នកណាដឹងថាអ្នកឯងឲ្យលុយខ្ញុំមកបាត់បាំងសម្បត្តិខ្លួនឯងបើណាឲ្យគេដឹងទៅហើយឃើញអាហ្នឹងមច្ឆរិយ៉ាងអញ្ចឹងគាត់ថាធោពីហ្នឹងវាអរិយាកើតជុំគ្នាទេប៉ុន្តែធោពីហ្នឹង វាកើតជាមួយនឹងតោស័កដូចគ្នាកើតរួមជាមួយនឹងតោស័កមច្ឆរិយ៉ាងក៏កើតជាមួយនឹងតោស័ក ហើយនឹងអេសាកើតជាមួយនឹងតោសៈដែរការរួមគឺការរួមជាមួយនឹងតោសៈប៉ុន្តែអេសានិងមច្ឆារាយៈមិនដែលកើតជុំគ្នាទេធោពីហ្នឹងមានមួយគឺអត់មួយប៉ុន្តែ មានបងធំជាងគេគឺតោសៈមិនដែលមានតោសៈជាប្រធានមានបងធំជាប្រធានតោសៈហ្នឹងណាអញ្ចឹងនៅក្នុងតែតែយើងចំណាយណាយើងស្អប់អ្នកហ្នឹងហើយ ខ្ញុំឃើញណាតែយើងច្រើនយើងស្អប់អាមិនអញ្ចឹងយើងអត់ពេញចិត្តអាអត់ពេញចិត្តហ្នឹងគឺតោស័កប៉ុន្តែមកពីចំណែនបានយើងអត់ពេញអត់ពេញចិត្តហ្នឹងហើយចំណែនហ្នឹងអញ្ចឹងវាធូរវាកើតជាមួយធូរហ្នឹងអញ្ចឹងมันមេខ្លាំងអញ្ចឹងហើយបានផ្ដើមដំបូងវាត្រូវអប់រំដោយមេត្តាដល់ពេលដល់ពេលមេត្តាអង្គធុគឺអាតោស័កកាលដែលមាន មេត្តាតោស័កវាអត់កើតទេអញ្ចឹងអាធូរចំណែនហ្នឹងវាអត់មានកន្លែងកើតទេចា៎ អញ្ចឹងនៅក្នុងបតានមោទនីហ្នឹងគឺជាមហាកុសលធំធេងណាស់ទេណាមើលទៅឃើញលំអដោយគុណចាស់បានលើកឡើងថាយាយមេលាកាហ្នឹងគាត់ប្រកែគាត់ប្រកែក្នុងការជ្រើសរើសការការយើងគួរអស់ណាឃើញគួរអស់ចាមែនទេបើមនុស្សយើងមាន បតានមោទនីគ្រប់គ្រប់គ្នាប្រហែលជាល្អមែនទេទេណាតាមមហាកុសលតែថាយើងយើងឃើញគេល្អ ឃើញគេលេខល្អគឺយើងត្រេកអរនៅសេចក្តីល្អរបស់គេហ្នឹងធ្វើឲ្យយើងចិត្តរបស់យើងផូរផង់ឲ្យមានឃើញនៃចិត្តសេចក្តីចំណែនហ្នឹងអ៊ីសាហ្នឹងធ្វើឲ្យសេចក្តីកំណាញ់ហ្នឹងធ្វើឲ្យយើងហ្នឹងស្អាតមែនទែនដើម្បីសន្សំធ្វើចិត្តឲ្យបានអញ្ចឹងតើអាហ្នឹងយើងគួរមានធម៌អីជាឧបការៈដើម្បីឲ្យមានច្រើនកុំឲ្យវាមានអាអ៊ីសាហ្នឹងចូលមកទៀត ការយ៉ាងឲ្យបានក្នុងចំណែកនៅក្នុងធัวហ្នឹងមិនយើងត្រូវស្ដាប់ធัวអប់រំចម្រើនដោយថាសំខាន់ឲ្យឃើញតម្លៃនៃកុសលណាតម្លៃនៃកុសល ដែលយើងគួរដល់ការចម្រើនហើយណាដែលយើងសម្លឹងមើលនៅអានិសង្ឃណាអានិសង្ឃនៃ នៃនៃសម្បត្តិរបស់ អ្នកដតីដែលគេបានពីព្រោះដូចក្រំចាស់លើកឡើងអញ្ចឹងថាភូពីរហ្នឹងណាអេសានិងមច្ឆរិយ៉ាងគេសកទេវរេមកទូសួរព្រះអង្គថាបបិទ្ធព្រះអង្គដល់ចម្រើនតែអ្វីជាហេតុអ្វីជាបច្ច័យដែលនាំឲ្យមនុស្សនឹងឆ្លោះគ្នាបែកបាក់គ្នាណាឆ្លោះគ្នារហូតដល់កាន់ដំបងកាន់គ្រឿងសតាដោយសារធោះពីរហ្នឹងគឺអេសានិងមច្ឆរិយ៉ាងហ្នឹង ចឹងដល់តែពេលយើងនេះអញ្ញឹងចឹងបានយើងសិតតែការហ្វឹកហាត់ថាដែលយើងរៀនត្រេកអតាមអ្នកដតីដែលគេបានហ្នឹងគឺចោតទៅហ្វឹកហាត់ទៅរៀនញ៉ឹងចឹងឲ្យឃើញឲ្យមួយយ៉ាង ចេះពិចារណាចេះយើងពិចារណាថាពីព្រោះយើងជាពុទ្ធបរិស័ទសត្វតែមាននៅសទ្ធាមិនចឹងណាទេយើងមានសទ្ធាប៉ុន្តែ ខ្វះការពិចារណាយើងអាចបានដឹងថាដែលគេបានបើសិនជាគេអត់មានប៉ុនទេគេអាចបានសាងប៉ុនមកຕົកទេតែគេបានសម្បត្តិនឹងទេគេបានរបស់នឹងទេព្រោះថាឥឡូវឧទាហរណ៍ដូចដូចយើងនៅជាមួយគ្នាអញ្ចឹងយើងនៅតែពីរអ្នកសោះហើយធ្វើកិច្ចការងារដូចគ្នាប៉ុន្តែពេលស្រាប់តែគេយកទៅបូជាបូជាម្នាក់នោះច្រើនជាងយើងអឺហើយយើងអត់អញ្ចឹងឯងបានដូច នៅក្នុងរឿងមួយដែលបងសម្ដែងពីបទរបស់ប្របាទប្រសេនតិនឹងដែរប្អូននាងសុមនីណាសុមនីហ្នឹងដែលពីដើមដែរអ្នកទាំងពីរហ្នឹងធ្លាប់បួសជាភិក្ខុណាធ្លាប់បួសជាភិក្ខុទៅ ហើយភិក្ខុមួយអង្គលោកមានសារណីយធម៌សារណីយធម៌ហ្នឹងបានថាធម៌ចែករំលែកចែករំលែកចែករំលែកថា មួយមានមេត្តាកាយកម្មមេត្តាវចីកម្មមេត្តាមនោកម្មឲ្យបានលៀបមកចែករំលែកដល់គេហើយមានសិលល្អហើយនឹងមានតិដ្ឋិអីចឹងណាអញ្ចឹងវាមានហៅថាសារណីយធម៌ទាំង6ហ្នឹងហើយតែងតែចែករំលែកឲ្យបាន របស់អីក៏ដោយហើយពិខុមួយអង្គទៀតលោកមានសិលល្អសិលលោកល្អដូចគ្នាបប្រតិបត្តិប៉ុន្តែលោកបានរបស់អីមកលោកមិនដែលចេះចែករំលែកទេលោកអត់ដូចថាអត់ធ្វើទៀនយើងនិយាយស្មើតែអត់ធ្វើទៀនគឺថា ប៉ុន្តែលោកមិនមែនទ្រុសសិលទេណាលោកមានសិលល្អកិច្ចបប្រតិបត្តិរបស់លោកល្អអញ្ចឹងប៉ុន្តែឲ្យបានរបស់អីមកចេះចែករំលែកដល់ដទៃគឺលោកអត់ចេះចែករំលែកអឺទៅពីខុសមួយអង្គទៀតលោកទូមានថាខុសឯងគួរតែចែករំលែកនៅទៀនដល់អ្នកដទៃថាលោកអត់ដូចថាអធិស្ឋ័យរបស់ លោកអញ្ចឹងហ៎អញ្ចឹងដល់ពេលអានឹងស្លាប់ទៅកើតជាទេវលោកទេទេវតាអញ្ចឹងទេបុកពីខុសដែលកើតតែដែលមានសារៈនៃធម៌ គ្របដណ្ដប់ទៅលើពិខុដែលអត់មាន សារណេធនហ្នឹងដោយគុណធម៌10យ៉ាងដូចថាដូចថា មាន រូបសម្លេង ក្លែនរស់ផលតពៈយុហអធិបតីអីហ្នឹងណាគឺគឺគ្របសង្កត់ទាំងអាយុអីហ្នឹងគឺវាល្អជាងហើយរហូតដល់អ្នកទាំងពីរហ្នឹងចុតតិមកកើតជាមនុស្សហើយ ភិក្ខុដែលមាន អតីតភិក្ខុដែលមានសារណីធម៌មកកើតជាបរិជ្ជបុត្របរិជ្ជបុត្រណាហើយដល់ទៅពេលភិក្ខុដែលអត់មានសារណីធម៌ហ្នឹងមកកើតជាកូននាងទាសីបំរើបរិជ្ជបុត្រហ្នឹងណាប្រៅរាជាហ្នឹងដល់ពេលថ្ងៃក្រោយទៅគេយកបុត្រទាំងពីរហ្នឹងមកដាក់នៅចិត្តគ្នាហើយបរិជ្ជបុត្រដេកនៅលើរឹងណាហើយដល់ពេលកូនទាសីដេកនៅខាងក្រោមបាទ ហើយស្រាប់តែក្មេងទាំងពីរហ្នឹងជជែកគ្នាឆ្លងឆ្លើយអញ្ចឹងហើយនាងសុំអានេះស្ដាប់លោកបោះស្ដាប់ទៅឆ្លត់ថាអេនៅក្នុងបន្ទប់ហ្នឹងអត់មាននរណាទេគឺអ្នកណាសំដែងណាចេះដល់ពេលនាង ចូលទៅមើលទៅឃើញក្មេងទាំងពីរហ្នឹងកំពុងអសន្ទនាថាឃើញតែខ្ញុំកណែឲ្យ បំពេញសារ៉ែនៃឈោអត់ជឿទេអញ្ចឹងបើអញ្ចឹងឯងបានឃើញអញ្ចឹងបានចង់លើកឡើងថាដែលគេមាន កំណើតល្អឬក៏របស់ល្អប៉និតណិតហ្នឹងដោយសារគេសាងបនមកឃើញទេគេសាងបនមកបានជាគេបានអញ្ចឹងកាលណាបើជាប្រកដីយើងមានសទ្ធាកន្លែងហ្នឹងជឿអញ្ចឹងហើយពិចារណារឿយរឿយអញ្ចឹងអាហ្នឹងរមែងកំចាត់បងនៃអេសានឹងមកឆាតយ៉ាងបានកាលណាបើយើងអត់មានប្រកដីសម្លឹងពិចារណាពីរឿងកម្មផលដែលគេបានទទួលល្អល្អនឹងទេ យើងមិនដែលពិចារណាអញ្ចឹងលះបង់បានទេ អានឹងបានថាអ្វីៗដែលគេបានគេមានដោយសារបុណ្យរបស់គេដែលបុណ្យដែលគេបានសាងមកអញ្ចឹងបើប្រក្តីយើងពិចារណាអញ្ចឹងក៏ជាឧបាយក្នុងការកម្ចាត់បងនៃអ៊ីសាននិងមច្ឆារយ៉ាងនឹងដែរនេះជាជាចំណែកក្នុងការសិក្សារៀនសូត្រទាំងអស់គ្នាហ្នឹងយើងជាពុទ្ធបរិស័ទហ្នឹងណាអឺចិត្តនៅក្នុងអនុបតានមោទនីប្រគុណចាស់ចន្ទចរជូតតោលោកបាន លើកឡើងហើយ ត្រង់ចិត្តជាមហាកុសលហ្នឹង តែពេលណាដែលវាកើតឡើងក្នុងបតានមោទនីនឹងកើតឡើងបាន អាស្រ័យធម៌ជាមហាកុសលតើជាមហាកុសលនោះតើវាអាចក្នុងមហាកុសលណាមួយឬក៏ពេលដែលអាចបតានមោទនីអាចចូលទៅក្នុងចានទៅក្នុងមហាកុសល ទីប្រមាណគុណចាអាចដឹងបានទេអឺទៀងហ្នឹងទៀងទៀតណាចំពោះ បត្តានមោទនីនេះ បើយើងនិយាយពីអង្គធម៌របស់បត្តានមោទនីគឺមហាកុសល ទាំង8ហ្នឹងឯងណាគ្រាន់តែនៅក្នុងក្នុងមហាកុសលអញ្ចឹងបានមហាកុសលហ្នឹងលោកលោកចែកពីព្រោះមហាកុសលអត់មានលើសពី8ទេអត់លើសពី8ទេអញ្ចឹងនៅក្នុងតួកុសលហ្នឹង ដូចយើងគាត់ដល់យើងចែកថាសម័យកុសលធ្នាក់ទៀនកុសលធ្នាក់ទៀនក៏មហាកុសល ទាំង8នឹងដែរហើយដល់មហាកុសលធ្នាក់សិលក៏មហាកុសល8នឹងដែរប៉ុន្តែសួរថាហេតុអីបានលោកចែកថា នេះជាមហាកុសលធ្នាក់ទៀននេះមហាកុសលធ្នាក់សិលដោយសារអីពីព្រោះសិតតែអង្គធម៌របស់កុសលធ្នាក់ទៀនកុសលធ្នាក់សិលអីសិតតែ8ដូចគ្នា មហាកុសលដូចគ្នាមាន8ដូចគ្នាសម្បីបតានមោទនីនេះ ក៏មាន8សំបីយើងចែកបុណ្យដល់អ្នករតីហ្នឹងក៏មានមហាកុសល8ដូចគ្នាដែរណាចឹងហើយបាទក្នុងមហាកុសល8ហ្នឹងបាននេះថាពីព្រោះមហាកុសលហ្នឹងវាប្រកបដោយបញ្ញានិងមិនប្រកបដោយបញ្ញាតែប៉ុណ្ណឹងទេប្រកបដោយសមនោះឬក៏ប្រកបដោយបេខាអញ្ចឹងនៅក្នុងតួមហាកុសលហ្នឹងដែលដែលយើងដែលយើងហៅថាអនុមោទនីគេហ្នឹងមកពីទី1 យើងឃើញនៅតម្លៃរបស់កុសលតម្លៃរបស់កុសលហើយទី2យើងឃើញនៅផលរបស់កុសលនេះផលរបស់កុសលដែលអ្នកដតីគេត្រូវបានដោយសារផលដែលគេបានសាងមកគេឲ្យដល់អ្នកហ្នឹងណាឲ្យដល់អ្នកហ្នឹងទៅបានវាជាអារម្មណ៍ញ៉ាំងចិត្តឲ្យត្រេកអរអញ្ចឹងក្នុងការត្រេកអរហ្នឹង ពេលខ្លះយើងត្រេកអរប៉ុន្តែវាអត់ប្រកបទៅដោយបញ្ញាក៏មានដែរ អាហ្នឹងក៏ចាហើយពេលខ្លះក៏អញ្ចឹងបានន័យថាអង្គធម៌របស់បតានុមោទនីក៏មហាកុសល ទាំង8ហ្នឹងដែរចឹងហើយបានមហាកុសលវាខុសគ្នាអញ្ចឹងបានសភាពនៃការត្រេកអរវាអត់ដូចគ្នាទេសម្បីតែយើងកំបាច់យើងនិយាយជាមួយនឹងអ្នកដតីសម្បីតែពេលខ្លះដែលយើងត្រេកអរហ្នឹងណានឹងនឹងបនរបស់អ្នកដតីក៏យើងមិនមែនត្រេកអរចិត្តដូចគ្នារហូតដែរពេលខ្លះក៏ត្រេកអរខ្លាំងហ្នឹងទៅពេលខ្លះដូចថា យើងយើងស្ដាប់យើងស្ដាប់គេធ្វើទៀនសពយើងស្ដាប់ទៅសពយើងថាយើងពេញចិត្តតែក្នុងអាកុសលដែលគេធ្វើហ្នឹងណាហើយអាហ្នឹងបានតែយើងត្រេកអរខ្លាំងទៅពេញចិត្តខ្លាំងហ្នឹងឃើញហើយដល់ពេលមួយទៀតគេចែកដែរយើងត្រេកអរដូចគ្នាគាត់ថាដូចអត់សូវពេញចិត្តខ្លាំងទេត្រេកអរដែរដូចសាមញ្ញសាមញ្ញឃើញអញ្ចឹងសម្បីតែការត្រេកអររបស់យើងហ្នឹងក៏អត់ដូចគ្នាដែរយើងមិនចាំនិយាយជាមួយអ្នកដតីជាមួយនឹងយើងទេសម្បីតែយើងគ្រាខ្លះ យើងនឹងដឹងថាចិត្តយើងត្រេកអរនឹងសេចក្តីល្អរបស់អ្នកដទៃនឹងបែបណាហើយគ្រាខ្លះតែយើងត្រេកអរបែបណាសម្បីតែគេប្រកាសចែកចំណែកប៉ុនអីចឹងពេលខ្លះយើងអត់សូវឃើញតម្លៃប៉ុននឹងទេដូចថាគេកសាងបន្ទប់ទឹកអីឧទាហរណ៍ចឹងហើយសាប់បើគេយកប៉ុនមកចែកយើងលឺសូរទៅបន្ទប់ទឹកយើងអត់សូវអត់សូវពេញចិត្តប៉ុន្តែត្រេកអរដែរព្រោះសម្រាប់ត្រេកអរនឹងអត់សូវខ្លាំងខ្លាទេឃើញវាដូចគ្រាន់តែលឺឈ្មោះមកយើងដូចចង់សង្ហាចិត្ត អីខ្ញុំនៅគាត់កសាងបន្ទប់ទឹកយកមកចែកបនគេដែរសូវអីទៅសំណំមកធ្វើអានឹងសោះប៉ុន្តែវាមានអាចិតត្រេកអរតាមដែរគាត់ត្រេកអរវាតិចអញ្ចឹងមហាកុសលថ្នាក់ដួង ទី8អីចឹងទៅអានឹងវានៅតែក្នុងមហាកុសលចឹងគាត់ថាអន់អន់តិចទៅណាណាអន់អន់មែនទេមែនអន់តិចណាមហាកុសលថ្នាក់ទី8ហ្នឹងគឺអន់អន់បើយើងបែងចែកពីពីកម្លាំងហ្នឹងក៏អន់ហើយឲ្យផលមកក៏អន់ចឹងគេដែរ មហាកុសលណាមហាកុសលទី8ហ្នឹងអនបើថាបើនិយាយថាបើមហាកុសលដែលខ្លះគេឲ្យផលរហូតដល់មាន16ប៉ុន្តែពេលមហាកុសលទី8ហ្នឹងឲ្យផលបានតែ8ហឹមឲ្យផលវាមាន តែ8ផល តាមពិតផលរបស់គេពេញលេងបរិបូរណ៍មាន16ចាយបានក្នុងមហាកុសលខ្លះ ឲ្យផលមក16មហាកុសលខ្លះឲ្យផលមកបានតែ12ឯងហើយមហាកុសលខ្លះឲ្យផលបានតែ8ឯងណាគុណចាស់គ្រូកណាចង់ឲ្យម្ចាស់គ្រូបង្រៀនញាតិញោមប្រាប់ អំពីអនុមោទនីអំពីអ្នកតៃហ្នឹងតើយើងយើងគួរតែទទួលអនុមោទនីដល់បែបណា បានត្រឹមត្រូវឬក៏ យើងចែកបន់ឲ្យគេធ្វើយ៉ាងណាបានត្រឹមត្រូវទៀតដូចជាយើងធ្វើបន់ធ្វើទៀនយើងពោលគេថាពោលបែបបត់មិនដើម្បីស្រួលថាដូចតាមពិតបើយើងយើងមិនចាំបាច់បើយើងអត់ចេះបែបភាសាបាលីពាក្យពោលអីណាណា ការចែកបន់សួរគាត់ថាចឹងឲ្យបានយើង អ្នកចែកបន់ក៏ដូចគ្នាចឹងដែរពីព្រោះភាគច្រើនអត់អត់ចេះចែកបន់ទេ ហើយការនេះចែកបនរាល់តែអ្នកស្ដាប់នឹងញ៉ាំងចិត្តឲ្យត្រីអមិនតាន់ផងឯនេះជាប់បាត់ទៅដល់ចាប់អើខ្ញុំបានទៅបំពេញបននេះជូនបនផងណាអនុមោទនាអីនោះរាល់តែ បង្អោនចិត្តត្រីអតាមឲ្យស្រួលបានឡើយអនុមោទនាមិនឃើញហើយដោយអ្នកខ្លះចឹងពេលឲ្យឡើងចែកបនអត់ទៅឡើងចែកបនទៅឡើងទៅជូនពូគេថាមិនមែនជូនពូទេដល់ពេលថាយើងចង់ចែកបនគេយើងគាត់តែឡើងទៅ បើយើងរៀបរាប់មិនបានច្រើនក៏យើងត្រូវរៀបរាប់បន្តិចសិនរៀបរាប់ថាក្នុងព្រឹកនេះខ្ញុំបានប្រគេនចង្ហាន់ដល់ព្រះសង្ឃឧទាហរណ៍អញ្ចឹងបានស្ដាប់ពធទេសនាបានពរណាបច្ច័យ4ព្រះសង្ឃអីអញ្ចឹងអរិក៏បានຕົកដាក់ប្រាក់សម្រាប់កសាងវត្តបុណ្យកុសលទាំងអស់ហ្នឹងខ្ញុំសូមលើកជូនដល់អ្នកទាំងអស់ដែលត្រេកអរជាមួយនឹងបុណ្យកុសលដែលខ្ញុំបានធ្វើអញ្ចឹងយើងរៀបរាប់ពីសកម្មភាពរបស់បុណ្យដែលយើងធ្វើខ្លះដើម្បីឲ្យអ្នកស្ដាប់ហ្នឹង បង្អោនចិត្តតាមយើងដល់ពេលចាប់ដើមសូមអរគុណដែលបានមកហើយជូនពរទៅវាមិនជូនបុណ្យនេះវាទៅជាជូនពរគេដែរនោះបាត់ទៅហើយចូលទៅអ្នកនោះដើមមិនវាអត់តែហើយអាហ្នឹងអានមោតតែមិនឃើញណាអញ្ចឹងវាយើងត្រូវរៀបរាប់រៀបរាប់តិចច្រើនតែបើយើងមិនចេះបានចឹងក៏ត្រូវថាធ្វើថាធម្មតាមនុស្សយើងមិនមែនមិនដឹងថាខ្លួនយើងកំពុងធ្វើអីមិនចឹងមកព្រឹកហ្នឹងដឹងដឹងតែយើងធ្វើអីខ្លះ យើងធ្វើអីខ្លះព្រឹកហ្នឹងថានមស្ការសមាទានសិលស្ដាប់ពធឬក៏ថ្វាយចង្ហាន់អីឬក៏ធ្វើបន់បច្ច័យ4ជូនមកពុកម្ដាយអីចឹងទៅយើងរៀបរាប់បន្តិចចឹងទៅធ្វើឲ្យអ្នកស្ដាប់នេះបងអោនចិត្តតាមត្រង់អាកន្លែងដែលគាត់បងអោនចិត្តតាមនោះគាត់កំពុងតែអនុមោទនាឃើញណាពីព្រោះយើងស្ដាប់ពីសកម្មភាពអំពើកម្មដែលគេធ្វើហ្នឹងធ្វើឲ្យចិត្តបងអោនតាមតែបងអោនតាមនោះបានថាអនុមោទៈមកណា ហើយកាលហ្នឹងម្ចាស់ចេះបល័យស្រាប់ដឹងអនុមោទៅបានថាត្រេកអតាមិនអញ្ចឹងណាអនុមោទនាហ្នឹងមកពីមោទៈហ្នឹងត្រេកអរីករាយដល់ពេលអនុហ្នឹងវាតាមអនុរងក្រោយបណ្ដោយលំដាប់នោះអញ្ចឹងវាតាមតែការរៀបរាប់របស់អ្នកហ្នឹងវាទៅជាអនុមោទនាហើយដល់ទៅពេលយើងអនុមោទនាដូចគ្នាដែរអនុមោទនាហ្នឹងគឺយើងស្ដាប់ ពីសកម្មភាពរបស់គេហើយញ៉ាំងចិត្តហើយត្រេកអរហ្មងទោះបីយើងអត់បញ្ចេញវាចាក៏ដោយប៉ុន្តែចិត្តហ្នឹងតាមសបាយនឹងសេចក្តីល្អរបស់អ្នកតីបានហើយរហូតដល់ថាញ៉ាំងនៅវាចាឲ្យបញ្ចេញមកទៀតអាហ្នឹងបនកាន់តែប៉ុណ្ណាពីព្រោះរហូតដល់ចេញតាមវាចាបាននិយាយថាអាសេចក្តីត្រេកអរខាងក្នុងវាខ្លាំងអញ្ចឹងទៅក៏អនុមោទនាពលពាក្យថាសាធុសាធុហ្នឹងណាសាធុហ្នឹងគឺឃើញគុណតម្លៃនៃកុសលហ្នឹងពីព្រោះគាត់ថាពេលដែលញ៉ាំងចិត្តឲ្យត្រេកអរនេះ ឃើញរមែងកំចាត់បងនៅភាសានឹងមច្ឆរិយ៉ាងនេះគឺសំខាន់គឺត្រូវបានឱកាសកំចាត់បងនៅបាបចេញពីចិត្តរបស់យើងមួយខណៈមួយគ្រាហ្នឹងណាអានេះគឺយ៉ាងយ៉ាងចិត្តហើយអនុមោទហើយអ្នកចែកបនក៏នៅពេលដែលស្រែកចេះអនុមោទនីនឹងថាមិនក៏នៅថា សូមអនុមោទនានៅបុណ្យកុសលដែលខ្ញុំបានពេញសូមអនុមោទនារៀងវែងតិចទៅអត់ទេបញ្ញាប់ទៅណានេះអ្នកអ្នកចែកបុណ្យគេហ្នឹងហ្នឹងហើយបន្ទួនចិត្តបន្ទួនកាយបន្ទួនវាចាឲ្យគេស្ដាប់ទៅត្រេកអរតាមដូចថាចឹងបានវាចាខ្លះអ្នកខ្លះគេនិយាយទៅគេចូលចិត្តស្ដាប់វាប្រោះមានបែកមានបត់ហ្នឹងណា ពេលខ្លះពាក្យចាយខ្លះយើងនិយាយទៅពាក្យយើងវាអត់មានបែបមានបត់គឺខ្ជិលស្ដាប់អញ្ចឹងទៅរត់តែត្រេកអរតាមការសប្បាយតាមអត់បានអញ្ចឹងបានយើងត្រូវរៀននិយាយតាំងពីការចែកប៉ុនគឺទាំងអនុមោទនីពីព្រោះសត្វតែយើង សាងប៉ុនមួយដែលឡែកផ្សេងទៀតណាមិនមិនថ្នាក់ទៀនហ្នឹងការចែកនេះផ្សេងការឲ្យទៀនហ្នឹងផ្សេងការចែកនេះផ្សេងការអនុមោទនីផ្សេងទៀតចឹងកុសលបានច្រើនប្រការបើយើង ឆ្លាតនឹងខ្ញុំក្រែងចូលរួមបាទអរគុណណាស់ដែរអឺហ្នឹងហើយអឺ ញាតិញោមពុទ្ធបរិស័ទទាំងអស់បានស្ដាប់ហើយមេត្តាអនុវត្តតាមគុណចាស់ទៅពេលណាដែលយើងធ្វើបុណ្យទានអ្វីមួយញាតិញោមរៀបរាប់ទៅថាខ្ញុំថ្ងៃនេះខ្ញុំកណាបានធ្វើចង្ហាន់ប្រគេនព្រះសង្ឃចំនួន5ព្រះអង្គឬក៏ធ្វើអ្វីមួយអញ្ចឹងញាតិញោមរៀបរាប់តាមសាច់រឿងរបស់ញាតិញោមទៅរៀបរាប់តាមដំណើរកុំអោយភ័យកុំអោយខ្លាចរវល់នឹងកូនចាស់ថាបញ្ញាប់ទៅចប់ទៅណាអូទៅអនុមោទនាថាការរៀនតើយើងរៀនរៀនហ្នឹងហើយ ចឹងញាតិញោមទាំងអស់គ្នាខាងខាងខ្ញុំកណានៅខាងកម្ពុជាក្រមមិនសូវសម្បូរអ្នកនឹងអ្នកបង្រៀនបែបហ្នឹងឲ្យញាតិញោមធ្វើពីព្រោះនៅខាងកម្ពុជាក្រមមិនសូវបានកត់មិនសូវចេះអារបៀបពោលពាក្យអីហ្នឹងណានៅខាងហ្នឹងគេបានថាជូតបនជូនទៀនអីចឹងទៅ សាធុទៅវាអត់បានរៀបរាប់អូតាមលំដាប់លំដោយតាមបែបផែនហ្នឹងទៅអ្នកដែលស្ដាប់ហ្នឹងញ៉ាំងចិត្តត្រេកអរតាម ណាវល់ដែរគាត់តែយ៉ាងចិត្តឲ្យត្រេកអរបងអោននៅតាមមិនតាន់ផងឯនោះចាប់បាត់ណាខ្លីខ្លីជូនឯងឲ្យកបត់កបត់ព្រោះតែថាសាធុមិនកើតហ្នឹងហើយអរគុណហើយថ្ងៃនេះគុណចាស់គ្រូចន្ទជុតតោឃើញឆាតមកមិនមែនឃើញតុបពេតថ្ងៃនេះឈឺឈឺហើយទិញគុណហ្នឹងផងតែឲ្យអនុមោទនាឆាប់ជាទៅណាឆាប់ជាទៅព្រះអង្គឲ្យបានចូលមកកម្មវិធីទៀតវិញថ្ងៃនេះអវត្តមានដោយសារតែលោកទៅអឺ ពេទ្យទៅក៏ទៅណាទេឃើញទិញថ្នាំទីអីដាក់ថតមកណាអញ្ចឹងគឺយើងបញ្ចប់កម្មវិធីថ្ងៃហ្នឹងឲ្យស្អាតហើយទៅក្រោយចូលមេតិកាថ្មីណាហើយមេតិកាថ្មីចូលដល់ទីម៉ានទីម៉ានសម្ដែងពធណាសម្ដែងពធថ្ងៃអញ្ចឹងថ្ងៃនេះយើងបញ្ចប់នៅ បតានុមោទនីគឺការត្រេកអរអនុមោទនីនៅប៉ុណ្ណឹងចប់ប៉ុណ្ណឹង ចឹងណាអរគុណគុណចាស់គ្រូដែលបានលះបង់ពេលវេលាបានបញ្ចប់សេចក្តីចូល ខាងដើមតិចបញ្ចប់ចំកតុយហ្នឹងអរគុណទៀតចឹងជូនពុនពោគុណចាស់មានសុខភាពល្អពុទ្ធពោតម្លៃបុព្វកាធនាយនាបានដូចសេចក្តីណាសួនថ្លៃបង្គំលាសូមចម្រើនពរលា។